ជាតិគុណនិងឧបការៈគុណតើដែលមហាថេរៈម្ចាស់បនហ្នឹងអាត្មាហ្នឹងរំគេសេចក្តីអាត្មាក៏បានសិក្សាមកចំនៅក្នុងចតុកនិបាតនៃសុត្តន្ត13ដកពួកធម៌4ក្នុងអង្គុត្តរនិកាយដែលមានឈ្មោះថាមេតាបិ តគុណសោតនិយាយពីគុណនឹងមេដាបៃតាដែលព្រះអង្គប្រកាសសម្ដែងអញ្ចឹងបងគឺឪពុកនិងម្ដាយហ្នឹងគឺជាអ្នកផ្ដល់នៅជាតិកំណើតឲ្យយើងញាតិញោមដឹងស្រាប់ហើយណាបងមែនញាតិញោមត្រូវព្រះជាម្ចាស់ណាជប់មកទេហ្នឹងហើយគឺមេដានិងបៃតាដែលជាអ្នកផ្ដល់នៅជាតិកំណើត ម្ដាយនឹងគេអ្នកបង្កើតមកប្រមាណខែប្រមាណខែហើយរហូតដល់ខ្លឹមសារសំខាន់ដែលព្រះរាមាភិព្រះអង្គសង្កត់យកហ្នឹងគឺត្រង់ថាគាត់ហ្នឹងបានធ្វើឲ្យយើងមើលឃើញពន្លឺនៃលោកនេះអ្វីដែលអ្វីដែលញាតិញោមកំពុងតែឃើញ កំពុងតែមានសពថ្ងៃនេះគឺអ្នកទាំងពីរហ្នឹងបានផ្ដល់ឲ្យ គឺជាតិបើសិនជាអ្នកទាំងពីរហ្នឹងអត់បានទុកយើងឲ្យឃើញពន្លឺព្រះអាទិត្យហ្នឹងក៏បានដែរយ៉ាងទេអាការដែលឃើញនៅโลกនេះបានហ្នឹងគឺអស្ចារ្យណាស់ញោមបងតែបើសិនជាញោមអត់មានជីវិតទេតែញោមមានបានឃើញអ្វីអ្វីទទួល អ្វីអ្វីក្នុងโลกនេះដែលយើងថាខ្ញុំអ្នកខំប្រឹងហ្នឹងណា តែខាងដើមបំផុតដែលយើងកើតមកហ្នឹងគឺអ្នកដ៏មានគុណទាំងពីរនឹងឯងជាអ្នកផ្ដោះនៅជាតិឥឡូវញញោមមើលតរោតរោបណ្ណាឲ្យបានប្រហែលហ្នឹងដែរថាបង្ហាញលោកនេះឲ្យឲ្យឲ្យកូនបានដឹងហ្នឹងហើយអស្ចារ្យណាញោមអាចបង្កើតមនុស្សបានណាអាច ប្រយ៉ែបង្យល់ណែនាំណែឧបការៈមិនបង្ហាញលោកនេះហើយមិនបយលមិនណែមិននាំណាគឺទឹកចិត្តម្ដាយឪពុកនឹងធំធេងនិយាយពីដូចមហារៈបងលើកឡើងគឺអស់ចាគុណនឹងវាច្រើនពេកអណេកបគុណអាសមៈគុណអនន្តគុណអីផ្សេងផ្សេងហ្នឹងសម្រាប់ អធិប្បាយរង្គាយទៅតាមគុណនីមួយនីមួយ តែបើនិយាយពីថាដែលញាតញោមមានជីវិតរស់រៀនសពថ្ងៃនេះដែលដែលបានមកហ្នឹងគឺដោយសារតាអ្នកមានគុណទាំងពីរនឹងឯងដែលបានចិញ្ចឹមបីបាច់ថែរក្សាការពារយើងមកហ្នឹងឯងហើយសួរបើសិនជាអ្នកដ៏មានគុណទាំងពីរហ្នឹងមិនបាន បង្ហាញលោកនេះដោយការឲ្យកូននឹងមកនៅ ក្នុងផ្ទៃបង្កើតមកមកយល់ណែនាំហាមឃាត់ហាមប្រាមឲ្យរក្សារៀនសូត្រសិល្បៈអីផ្សេងផ្សេងឬក៏ជាអ្នកចែកទ្រព្យសម្បត្តិឬក៏រៀបចំ គ្រួសារអីផ្សេងផ្សេងឲ្យកូននឹងតាញាតិញោមនឹងអាចស្ថិតក្នុងភាពជាមនុស្សមាននៅអ្វីអ្វីដែលខ្លួនឯងកំពុងតែមាននឹងបានយ៉ាងដូចម្ដេចទៅ បើអត់មាន អ្នកមានគុណ ទាំងពីរហ្នឹងទេបងយ៉ាងបាននៅក្នុងសេចក្តីហ្នឹងព្រះដ៏មានពភាព្រះអង្គមិនតន់ឲ្យឈ្មោះកលបុត្រកលធីតាណាដែលក្រន់តែថាបានចិញ្ចឹមនៅមៀតបាបៃតាកំពុងតែនៅរស់តែមួយយ៉ាងហ្នឹងទេបងមិនមែនឲ្យតបតែការចិញ្ចឹមបីបាច់ថែរក្សាហ្នឹងទេគឺ បានដល់កលបុត្រនិងកលធីតាណាហ្នឹងដែលបានយល់បានដឹងគុណរបស់អ្នកទាំងពីរហ្នឹងហើយគប្បីបដិស្ថានទុក អ្នកទាំងពីរហ្នឹងទុកនៅក្នុងគុណវិញគុណត្រូវសងដោយគុណអត់មានគុណហើយត្រូវសងដោយទោស អត់មានយ៉ាងទេហើយរឿងសងនេះមិនមែនដូចជាយើងខ្ចីប្រាក់គេហើយយើងយកទៅសងគេ ជារឿងរួចគ្នាទេអត់មានគិតរឿងរួចទេបើកណាគេគិតរឿងរួចវាអាចចូលជារមើលគុណតែបើនិយាយពី ទួនាទីនិយាយពីការយល់ទឹកចិត្តរបស់កូនចៅដែលបានយល់អំពីបហប្រតិនៃមគ្គមានគុណទាំងពីរដែលបាននៅឲ្យនៅជាតិហ្នឹងហើយគឺការបង្កើតយើងមកគឺការចិញ្ចឹមបីបាច់ថែរក្សាដែលជាឧបការៈហ្នឹងគឺមានតែរីករាយមានតែសប្បាយដែលបានឃើញនៅអ្នកមានគុណទាំងពីរហ្នឹងមាននៅប្រសុខភាព កម្លាំងកាយកម្លាំងអីមមួនរស់នៅជាសុខហ្នឹងកូនចៅហ្នឹងរីករាយហើយក៏ខំប្រឹងព្យាយាមបំពេញអ្វីដែលខ្លួនឯងនឹងគប្បីធ្វើយ៉ាងរហ័សរហមរហ័សរហួនពេញចិត្តត្រេកអរហ្នឹងតែ អ្វីដែលព្រះអង្គលើកឡើងនៅគុណទាំង4ដែលកុលបុត្រកុលធីតាគប្បីតម្កល់លើមេដាបេដានោះគឺយកនៅគុណធម៌ទាំង4ប្រការគឺសទ្ធាសលសតៈនិងចក្គានឹងដែលជាគុណហើយកូនចៅអាត្មានឹកថាសំណាងព្រោះ បានមេត្តានឹងម្ដាយនឹងឪពុកនេះគឺជាអ្នក មាននៅគុណធម៌ជាសពបរោះបើយ៉ាងហើយពាក្យថាសពបរោះហ្នឹងគឺជាអ្នកដែលមានកល្យាណធម៌យ៉ាងទេកូនចៅដែលបានមកកើតជាមួយនឹងនឹងបានទទួលអវាទគឺពាក្យទួមានព្រានបដៅហ្នឹងដែលជាផ្លូវត្រូវហ្នឹងច្រើនហ្នឹងហើយມັນ មិនមិនមែនជូនតែពកូននឹងឲ្យកូនមានឲ្យកូនបានឲ្យកូនរស់ស៊ីមានបានតែប៉ុណ្ណឹងទេអាចថាអ្នកដ៏មានគុណទាំងពីរហ្នឹងប្រយោប្រយល់ណែនាំហ្នឹងឲ្យស្គាល់អំពើដែលគាត់បេះលះបង់ដែលជា អករណីយកិច្ចឬក៏ជាអកុសលធម៌ដែលជាអំពើបាបហ្នឹងហ្នឹងគឺគឺជា ហេតុណាពពេកតបញ្ញតាដែលកូន ប្រុសកូនស្រីនឹងបានបំពេញមកជួបអ្នកដ៏មានគុណដែលល្អបែបហ្នឹងអាត្មាលើកឃ្វៀងបន្តិចថាអនុមោទនីបនត្រង់ដែលថាម្ដាយនិងឪពុកអ្នក មានគុណទាំងពីរហ្នឹងអាចរក្សាសទ្ធានឹងទុករហូតមកដល់ឥឡូវហ្នឹងគឺ 3ឆ្នាំហើយបងដែលថាកូនចោនភ្នួចកំណត់នឹងធ្វើបន់មិនមែនញាតិញោមអាចមកឃើញផ្ទះឃើញសបែងណាបើសិនជាកូនចៅនឹងជាមនុស្សមិនជាសពបរោះទេម្ដាយឪពុកអត់បានរស់នៅសំណុកអញ្ចឹងទេណែអារឿងម៉ែឪរស់នៅសំណុកហ្នឹងក៏អាស្រ័យនឹងកូនចៅហ្នឹងជាមនុស្សល្អដែរបើសិនជាកូនហ្នឹងជាមនុស្សមិន ល្អជាអសពរោះជាអវៈជាតិបុត្របុត្រដែលបំផ្លាញម៉ែឪទេគាត់អត់បានរស់នៅល្អល្អនេះយើងខ្ញុំអាចឃើញបានណាការស្នាក់នៅក្តីអេរិយាប័តក្តីមុខមាត់ទឹកចិត្តសម្ដីសំណៅអីហ្នឹងគឺសំដែងអំពីសេចក្តីសុខដែលគាត់ទទួលបាន ពីកូនចៅហ្នឹងចេះស្រឡាញ់ចេះរាប់អានគ្នាហ្នឹងហើយចេះសាមគ្គីគ្នា ចេះស្ដាប់គាត់នឹងជាអាស្រ័យនឹងគ្នាយ៉ាងណាខ្ញុំបើឧទាហរណ៍ថាញោមកូនចៅមិនស្ដាប់គាត់ឬក៏ថារៀបចំគ្រួសារឲ្យអត់ដូចថារៀបចំអញ្ចឹងទៅឆ្វេងទៅស្ដាមសួរតែញាតិញោមមានចិត្តនឹងរីករាយហើយផ្លូវកាយនឹងមានទឹកមុខស្រស់បោះកាយអត់ទេណាយ៉ាងនេះគឺសបញ្ជាក់ថា បុត្រកូនប្រុសកូនស្រីហ្នឹងក៏ជា អនុជាតិបុត្រហ្នឹងបុត្រដែលស្ដាប់ប្រកបដើរតាមដោយការដែលបានទទួលអំពីទឹកចិត្តមេត្តាករុណាមុទិតាឧបេក្ខារបស់អ្នកដ៏មានគុណហ្នឹងយល់ឃើញថាម៉ែឪគឺជាអ្នកមានឧបការៈគុណពិតប្រកបមែនមិនមែនគិតថារឿងតតគ្នា គាត់ចាំខ្ញុំខ្ញុំចាំកូនខ្ញុំទេហ្នឹងហើយជារឿងរ៉ាវគុណជារឿងរ៉ាវគឺសេចក្តីល្អដែលយើងគប្បីយកមកបដិស្ថាន ទុកក្នុងចិត្តយើងណាទុកក្នុងចិត្តហ្នឹងនិយាយជាកូនជាកូនប្រុសកូនស្រីហ្នឹង ហើយញាតិញោមមើលតើគុណធម៌ទាំងអស់ហ្នឹងល្អប៉ុណ្ណាទៅដែលព្រះអង្គលើកយកមកថ្លឹងត្រង់តែថាតើតកូនហ្នឹងអាចញ៉ាំងនាបដាបៃតាដែលមិនទាន់មានសទ្ធាហ្នឹងឲ្យគាត់មានសទ្ធាហ្នឹងមិនទាន់មានសិលហ្នឹងឲ្យគាត់មានសិលមិនទាន់ចេះស្ដាប់ធម៌មានបញ្ញាក្នុងការសិក្សាធម៌របស់ព្រះមានភិក្ខហ្នឹងក៏បញ្យលណែនាំមិនទាន់ចេះលះបង់ហ្នឹង ក៏ដឹកនាំម្ដាយដឹកនាំលោកឪពុកហ្នឹងឲ្យចេះលះបង់ដោយជារឿងបត់នៃគោឃាតកៈអញ្ចឹងព្រោះម្ដាយឪពុករវល់មកជីវិតជាមួយតែអង្គហ្នឹងហើយញញោមធ្លាប់ដឹងរឿងគោឃាតកៈហ្នឹងមែនណាគោឃាតកៈដែលជាអ្នកសម្លាប់គោត្រូវបាបកម្មហ្នឹង វគ្គកចេតនាដែលគោឃាតកៈនាយគោអ្នកសម្រាប់គោនាយពេជ្ជឃាតនឹងត្រូវដល់ពេល ដែលគាត់នឹងតែងតែអាសម្រាប់នៅ កកនៃសត្វគោនឹងអស់50ឆ្នាំផ្លាយហើយហើយជាអកុសលចំក្រោយរបស់គាត់នឹងត្រង់តែគាត់នឹងយកកំបត្តិ ព្រាវដល់មុតនឹងយកទៅលូកក្នុងមាត់គោហើយទាញដាតគោយកមកអាំងប្រឡប់ជាមើភ្លើងចោះលើឡើងហ្នឹងមិនទាន់ឆ្អិនស្រួលបួលហើយហ្នឹងក៏ឲ្យភរិយាយកមកហាន់បរិភោគជាមួយបាយហ្នឹងក៏ត្រូវដាច់ដាតខ្លួនឯង ហើយម្ដាយហ្នឹងក៏ពយល់កូនហ្នឹងដែលជាបុតនៃគោគេតកៈហ្នឹងថាបើសិនជាកូនហ្នឹងនៅនៅនឹងទៀតត្រូវត្រូវធ្វើការងារដូចឪកូនឯងទៀតយ៉ាងកូនឯងរត់ឲ្យឆ្ងាយកាន់តែឆ្ងាយកាន់ល្អទៅរៀនចំណេះវិជ្ជាអីមកទឹកចិត្តម្ដាយទឹកចិត្តម្ដាយហើយកូនហ្នឹងរត់យ៉ាងឆ្ងាយ ទៅឯនគរតកៈសិលាកនធៈកនធិរៈរត រៀនសិល្បៈជាជាងមាសហ្នឹងរវល់មកចាប់ចែងសិក្សាអីឆ្លាតចឹងហ្នឹងលោកគ្រូលើកូនកុំឲ្យចឹងទៅមានកូនមានអីចឹងទៅចិញ្ចឹមកូនយ៉ាងម៉េចខ្លួនឯងចាស់អស់លីងរវល់ឲ្យចិញ្ចឹមកូនណាណាយ៉ាងទៅក៏កូនខាងក្រោយមកដល់ក្រុងសាវត្ថីវិញណាមានគ្រួសារមានអីត្រឡប់មករស់នៅស្រុកកំណើតរបស់ខ្លួនឯងវិញហ្នឹងមកក៏ជាអ្នកសពបរោះ ជាជាងមាសដែរស្ដាប់ធေါ်ស្ដាប់អីហ្នឹងទៅនឹកឃើញឪពុកអញចិញ្ចឹមអញហ្នឹងរវល់អើយរវល់អត់មានបានធ្វើសេចក្តីល្អអីជាដុំជាកភួនអីសោះក៏អរតនីព្រះរាមាភិកហ្នឹងមកថ្វាយទៀនឲ្យឲ្យរតនីព្រះអង្គសំដែងធัวជាជីវភ័តសម្រាប់មនុស្សចាស់ហ៎ ដូចក្នុងថ្ងៃហ្នឹងអញ្ចឹងបុណ្យកុសលទាំងបានមកហ្នឹងគឺកូនហ្នឹងធ្វើចំពោះអ្នកដ៏មានគុណទាំងពីរហ្នឹងលោកឪពុកសួននីហ្នឹងអ្នកម្ដាយជីមសយពេលល្ងាចហ្នឹងក៏មានព្រៀងខ្លះអញ្ចឹងទៅអាត្មាអារម្មណ៍អាត្មាខ្លួនឯងអ្នកមកចូលរួមនេះអត់អត់អីទេមកពីនោះក៏មកទាំងព្រៀងដែរឆាន់ហើយមកជ្រកពី3ដំណាក់តែឃើញមុខលោកម្ដាយ លោកនឹងអ្នកម្ដាយលោកឪពុកហ្នឹងក៏មានភាព មិនទាន់រីករាយម៉ានឯងកដាលកដាលដែរដឹកអត់នឹកឃើញតែបានប៉ុណ្ណឹងឯណាញោមហ្នឹងបនអអករឿងធម្មជាតិតែតែតស៊ូស្រួយទឹកស្រួយអីមានរៀងរំភើបមកមកបាយចិត្តឡើងវិញស្ដាប់វាទដែលញោមចារៀបរាប់អីខ្លះខ្លះហ្នឹងចេះរើបរីករាយយ៉ាងមកហ្នឹងហើយ បុណ្យហ្នឹងមហាកុសលកើតឡើងហើយកូនចៅហ្នឹងហ្នឹងណាធ្វើដោយទឹកចិត្តមកដល់ហ្នឹងមកក្រៅសំពះក្រាបអីស្រង់ទឹកស្រង់អីមកអង្គុយស្ដាប់ធម៌ដល់ឡូវឥឡូវភញើមកបដាបដាស្អែកឡើងមកទីរ៉ាណានឹងវាចេះឲ្យរៀបចំប្រព្រឹត្តយ៉ាងស្រួលយ៉ាងឲ្យតែយើងនឹងអត់មានភាពថ្នាំងថ្នាក់ចិត្តអាកណាចិត្តយើងល្អហើយអត់មានរឿងអាក្រក់ទេញញោម ញាតិញោមចំណាំមើលហើយបើកណាចិត្តយើងវាមិន ល្អចិត្តយើង ថាធុញថប់ហើយ អារឿងខាងក្រៅដែលគេថាល្អយ៉ាងណាក៏ដោយក៏យើងអត់ល្អជាមួយដែរអញ្ចឹងយើងកុំភ្លេចអារឿងផ្លូវចិត្តហ្នឹងមើលកូនហ្នឹងកូនដឹងថាឪពុកអញចាស់ហើយមិនចង់ឲ្យឪពុកអញហ្នឹងក្មេងទៅវិញធ្វើប៉ុណ្ណឹងតែចង់ឲ្យឪពុកហ្នឹងមានចិត្តហ្នឹងមានគុណ ពួកវល់ចិញ្ចឹមខ្លួនឯងហ្នឹងនឹងធ្វើកិច្ចការងារមកហ្នឹងវាច្រើនមកហើយយ៉ាងអញតន់ឪពុកមានជីវិតគឺអញត្រូវតែធ្វើឲ្យគាត់ឃើញភ្លាមភ្លាមហ្នឹងបានព្រះអង្គតាសំដែងពាក្យថាយ៉ាងពរោះបណ្ឌុបាឡាសោវេទានិសេអឹងខ្លួនអ្នកឥឡូវហ្នឹងចាស់ហើយមែនទេចាស់គ្រប់គ្នាហើយខ្លួនអ្នកឥឡូវហ្នឹងអត់មានណាមួយអត់ចាស់សិតតែសក់ស្កោស្បែកជ្រៀងជ្រួញពឹងកើតទេ ឈឺទៅនេះឈឺទៅនោះហើយអតរៈកាយយ៉ាង សមុះសេតាំងថាកាយហ្នឹងក្តៅកាហាយជានិច្ចអត់ដង្ហើក៏ក្តៅស្អស់ភ្លៀងមកអាងាដើរយូរពេកចុកជើងអាដេកយូរពេកងើបលែងចង់រួចឈឺក្បាលវិលមុខរវល់អាកាយហ្នឹងទោះបីយើងគិតថាអត់ធ្វើអីក៏វាទៅទៅមុខវាប្រពត្តទៅបែបហ្នឹងកវល់កវាយអាភ្លើងធៀបដុតចនិចសន្តបកិចរណកិ បរណាមគិបរតិហគិអាញ៉ាំងកាហាឲ្យលួយញ៉ាំងសក់ឲ្យស្បែកជ្រឿជ្រួញញ៉ាំងភ្លើងធាតឲ្យក្តៅសពហ្នឹងក៏ជារឿងរ៉ាវនៃរូបរាងកាយព្រះអង្គសម្ដែងឲ្យដឹងថាឥឡូវចាស់ហើយណាបណ្ឌុបលាសោវិនិរិសេ ខ្លួនអ្នកក្នុងកាលនេះចាស់ហើយយមៈបរិសោបយតិឧបតិតាបរោះជាមរាននៃយមរាជគឺមរណៈសោតក៏ប្រកាសដល់អ្នកហើយមិនតែតែចាស់ណាអ្នកឯងតិចតិចហ្នឹងត្រូវស្លាប់ហើយជាទូតដែរជាជាអ្នកបំរើទេមិនមែនជាម្ចាស់នៃយមរាជទេត្រូវស្លាប់ពេលណាក៏បានដែរ បាថយ៉ាងបេចតេនវិចតេហើយណែឯងអត់ទាន់មានកុសលទេស្បៀងបុណ្យកុសលហ្នឹងតិចហ่าបាថយ៉ាងបេចតេនវិចតេយ៉ាងសោការោហេទីប្រមត្តណោគឺព្រះអង្គសម្ដែងថាឲ្យចូលធ្វើទីពឹងខ្លួនចុះយើងធ្វើទីពឹងខ្លួនបានតែនៅរស់អញ្ចឹងឯណាដល់ស្លាប់ទៅអត់មានធ្វើបានហ៎ យើងថាខ្ញុំខ្ញុំរូបរាងកាយរូបរាងកាយព្រោះតែសន្មត់ឯណាកេសាលោមានខាតនចារហូតដល់មាត់ត្រឡងគៀងខួរក្នុងក្បាលធៀបខ្យល់6អុទ្ធាំងកមៀវាតាអធោកមៀវាតាកោឆិជរិយវាតាកោថាសយវាតា អង្គៈមគ្គានុសារណោវាតាឬអសសៈបសសាខ្យល់ចេញខ្យល់ចូលតើអស់ទៅធ្វើអីលេងការទៅ យ៉ាងពេលនេះគឺជាពេលវេលាដែលយើងត្រូវសំបន់ដូចជាកូនចៅនេះមានចិត្តអនុគ្រោះបានហៅភ្ញៀវហៅអីមកយ៉ាងច្រើនមកទទួលដឹងឮថាថ្ងៃនេះជាថ្ងៃដែលខ្ញុំធ្វើបន់ចម្រើនបច្ចុប្បន្នដល់អ្នកដែលមានគុណគឺឲ្យបច្ចុប្បន្នចម្រើនទៅបានមានតែធ្វើបន់ដែលជាតួមហាកសលដែលជាញ៉ាំងចិត្តឲ្យរីករាយទេបងតែអ្វីដែលតេដែលក្រៅអំពីបន់ក្រៅពីកសលដែលធ្វើឲ្យ ជីវិតរបស់យើងស្រស់បំព្រងធ្វើឲ្យជីវិតរបស់យើងចម្រើនទៅមុខនឹងគឺអត់មានទេតតោបញ្ញប្រវត្តតេសង្យមតោវេរណវិយតេណាកុសឡោវចហាតេបាបកੰងរាគៈតោសមហខយាបរិណពុតោតេណាបនតែងចម្រើនដល់អ្នកឲ្យណាដូចម្ដាយឲ្យមានតែឲ្យឲ្យឲ្យដល់កូន ណែចិញ្ចឹមកូនក៏បានបុណ្យដែរណាញាតិញោមមិនមើលថាតលតាមរាវប្រសងដែរបានបុណ្យទេណាឲ្យតែចិញ្ចឹមកូនប្រកបដោយធម៌ប្រអិនថ្វាយគុំពីលើមេឃមកទៀតមេតល័យទេវសារថីសួរសួរមហារាជនឹងដែលព្រះអង្គគ្រប់គ្រងទាំងមនុស្សតាមតាតមហារិកៈនិង ឋានតាវតឹងជាពរិជាស្ដេចគ្រប់គ្រងពីរជាន់ហើយហើយព្រះអង្គមកថ្វាយអង្គមមកមកឋានមនុស្សចម្ពោះធៀននោះព្រះអង្គតែមានអ្នកណាធំជាងព្រះអង្គទៀត ហេបានព្រះអង្គហ្នឹងក៏ប្រាប់មាតល័យទេវសារថីថាយើងថ្វាយបង្គំចំពោះអ្នកណាដែលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ណាចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ដឹងគុណម៉ែដឹងគុណឪពុកព្រោះធម៌ទាំងអស់ហ្នឹងដែលជាសត្វបុត្រទាំង7ដែលព្រះអង្គបានសមាទានឲ្យអស់កាត់មួយជីវិតហ្នឹងធ្វើឲ្យព្រះអង្គហ្នឹងคล้ายជាព្រះអង្គ ណាក្រៅពីបុណ្យក្រៅពីគុណហ្នឹងគឺអត់អាចនាំយើងនឹងឲ្យបានទៅដល់កន្លែងល្អបានទេយ៉ាងជាតិគុណក្តីឧបការៈគុណក្តីគឺសំដែងពីគុណគឺសេចក្តីល្អដែលអ្នកទាំងពីរហ្នឹងបានអឺចិញ្ចឹមបីបាច់ថែរក្សាកូនផ្ដល់អាវា ទូមានកូនសពគ្រប់បែបយ៉ាងសាច់ដែលយើងកំពុងតែមាន គឺសាច់ម្ដាយសាច់ឪពុកហ្នឹងឈាមដែលយើងកំពុងតែមានក៏ជាឈាមម្ដាយឈាមឪពុកដែរយ៉ាងទេយើងគប្បីជាអ្នកដែលមាន ទីពឹងដល់ប្រសើរគឺថាបានធ្វើឲ្យគាត់នឹងបានទីពឹងផងបានបនបានកសលពីគាត់ផងដូចជាបុតរបស់នេកោគិតកៈយ៉ាងយើងធ្វើបនឲ្យម្ដាយយ៉ាងមិនបានបនតែម្ដាយបានបនទាំងកូនទៀតសោក្រោឲ្យទីប្រមាត់តណោចូលធ្វើទីពឹងនៃខ្លួនចុះខបាំងវាយៈមៈបណិតោភវៈគឺថាអ្នកឯងកោជួយឆ្លៀសកុំជាមនុស្សល្ងងខ្លៅឡើយណដ្ឋន្តមឡោអនង្កណោតពទាំងអរិយភូមិមេសេអ្នកកាលដែលធ្វើយ៉ាងហ្នឹងជា បុគ្គលដែលសង្រួមលះបង់នៅបាបធរហ្នឹងរមែងចូលទៅកាន់ភូមិនៃអរិយៈព្រះអរិយៈហ្នឹងគឺអស់ធម៌បៀតបៀនសត្វហើយញាតិញោមបើយ៉ាងញាតិញោមដែលបាន ជាអ្នកដឹងគុណមាន ជាតិគុណឧបការគុណជាដើមដែលខ្ញុំកណាបានសម្ដែងមកយ៉ាងនេះ ឬប្រមាណប៉ុណ្ណាក៏មិនដឹងជាចូលធ្លុងសំណួរដែរព្រះមហាធរបងនឹងសួរដណ្ដឹងមកយ៉ាងណាទេតែក៏ការឆ្លើយរបស់ខ្ញុំកណាហ្នឹងចូលរួមប្រមាណប៉ុណ្ណេះដើម្បីជាទី ព្រះសម្ដាប់និងជាទីសម្ដាប់ដល់ញាតិញោមនិងកូនជាពិសេសគឺលោកឪពុកនិងអ្នកម្ដាយដែលជាអ្នកមានគុណនឹងសូមទទួលយកនៅទឹកចិត្តរបស់កូនប្រុសស្រីនឹងហើយកូនប្រុសស្រីនឹងក៏សូមទទួលយកនៅបុណ្យកុសលដែលខ្លួនឯងបានបំពេញនឹងដោយចិត្តរីករាយកុំធ្វើបុណ្យមុខកញ្ញៅធ្វើយ៉ាងម៉េចក៏ដោយទៅទទួល អាថ្ងៃហ្នឹងកើតអាម៉េចមិនក៏ដោយលោកភ្ញៀវមកទទួលភ្ញៀវទៀតភ្លៀងមកទទួលភ្លៀងទៀតណាអាមិញទទួលភ្លៀងឥឡូវទទួលភ្ញៀវឥឡូវទទួលធម៌ទេសនាដល់ពេលដល់នេះទទួលប ប៉ុនពោអនុមោទនីកណាសាធុសាធុសាធុពីរស់ក្បោះក្បាយហើយការអធិប្បាយហ្នឹងក៏ល្មមនឹងស្ដាប់បានហើយញាតិញោមពុទ្ធបរិស័ទជាពិសេសកូនចៅប្រុសស្រីហ្នឹង ក៏ក៏បីយល់នៅក្នុងចំណុចនេះផងដែរអញ្ចឹងគឺចំពោះចេតិគុណហ្នឹងគឺដោយលោកប្អូនបានអធិប្បាយមិនអញ្ចឹងគឺការផ្ដល់នៅជាតិកំណើតឲ្យយើងបានឃើញនៅ លោកកសន្និវិសនេះបើអត់លោកឪពុកលោកម្ដាយនឹងទេក៏យើងមិនមានជីវិតដើម្បីរស់ ឃើញនៅលោកនេះនឹងឃើញអ្វីអ្វីគ្រប់បែបយ៉ាង តែនិយាយប្រកបតែចំពោះអ្នកទទួលខុសត្រូវជាឪពុកម្ដាយពិតដែលប្រពុតព្រះអង្គសម្ដែងថា ដែលបាន ផ្ដល់នៅជាតិនៅកំណើតតែអត់និយាយលាយឡំជាមួយអ្នកដែល បកើតកូនមកហើយអត់ទទួលខុសត្រូវបោះក្នុងគំនោសម្រាម ឬក៏បោះចោលទៅនៅក្នុងបង្គលសម្លាប់ដោយអត់មានការណិតអសូរអីហ្នឹងអត់រាប់ចូលថាជាគុណអីទេហ្នឹងហើយយើងនិយាយថាអញ្ចឹងចុះតែនៅក្នុងទីនេះគឺយើងសំដៅទៅលើលោកឪពុកលោកម្ដាយឯណាដែលមាន នៅសេចក្តីសន្តោស អនុគ្រោះបានត្រួតត្រងនៅ ផ្ទៃ9ខែ10ថ្ងៃទ្រាំលំបាកចាញ់គွာក្អួតចង្អោលហិតលហៃទទួលទាននឹងការរស់នៅ ដោយអាស្រ័យកូននៅក្នុងផ្ទៃហ្នឹងថាលំបាកក្រៃលែងតម្រាំតែដល់ថ្ងៃឆ្លងទន្លេហ្នឹងការទ្រាំលំបាករហូតទៅដល់ឆ្លងទន្លេប្រសូតបុតមក ឲ្យកូនបានរស់បានរៀនហ្នឹងនឹងទៅឲ្យឈ្មោះថាជាតិគុណដែល ជាអ្នកផ្ដល់នៅកំណើតនៅទទួលខុសត្រូវ តាំងពីនៅក្នុងផ្ទៃមកម្លេះមិនតែប៉ុណ្ណោះសោតក៏កូនបានប្រសូតចាអត់តហើយបានទំនប់បំរុងចិញ្ចឹមមើលថែនឹងឲ្យ មានការហូបចុក ទួលទានបរិភោគអីរក្សានៅរាងកាយរបស់បុត្រឲ្យលូតឲ្យលាស់ឲ្យធំឲ្យធាត់មិនតែប៉ុណ្ណោះបង្ហាត់បង្រៀនឲ្យចេះនិយាយឲ្យចេះស្ដីឲ្យចេះដេកចេះដើរនិងឲ្យចេះគ្រប់បែបយ៉ាងនឹងគឺឧបការៈដែលមាន ចំពោះកូនបើអត់លោកទាំងពីរទំនប់បំរុងមើលការខុសត្រូវ រៈជ្រៅក្នុងក្រៅទេយើងក៏មិនមែនបានចម្រុងចម្រើនអីដល់ពេលនេះដែរហ្នឹងហើយអញ្ចឹងដល់កាលដល់វេលា ដែលកូនប្រុសដែលកូនស្រីហ្នឹងត្រូវដឹងហើយតបចំពោះលោកនឹងត្រូវដឹងហើយតបចំពោះលោកអញ្ចឹងការដឹងនឹងសំខាន់ណាស់នឹងការដឹងនឹងសំខាន់ណាស់ ថាវាសំខាន់ណាស់ហើយគឺការដឹងនឹងតែពេលដែលដឹងហើយត្រូវធ្វើតបផងណាញោមណាញោមម៉ែឪមានគុណគុណមានទម្ងន់ធ្ងន់ដោយប្រតពី គ្មានអ្វីនឹងសងគុណលោក ទាំងពីរមាសប៉ុនគិរីថ្លៃពុំស្មើផង ដឹងអញ្ចឹងហើយហ្នឹងហើយដឹងហើយថាគាត់នឹងមានគុណវធំណាស់ គ្រាន់តែដឹងតែបើមិនមកអានឹងក៏មិនតាន់ថាអស្ចារ្យដែរណាញោមណាអញ្ចឹងជាប់តាក់ទងទៅនឹងការដឹងហើយធ្វើតបនេះមិញនឹងមុនមកអញ្ចឹងចេះស្ដាប់លោកអាចារ្យតាមផ្លូវមកឮតាមមីក្រូថា មានកូនព្រះមានកូនព្រំ មានកូនព្រាយមានកូនព្រៀបហើយនឹងមានកូនប្រែត ហើយមានកូនព្រួយបើកូនម៉ានណោះកូនព្រះកូនព្រំកូនព្រួយកូនព្រាយកូនព្រៀបកូនប្រែត6អូលោកអាចារ្យប្រមូលកូនពីណាបាន6ព្រះលោកថាមានតែ3ទេមានអតេអនុអវៈហ្នឹងហើយដល់ទៅពេលលោកអាចារ្យគាត់ប្រមូល បាន6កូន តែបាទអាត្មាធ្លាប់តែមានអាកូនប្រុសកូនស្រីកូនខ្ទើយហ្នឹងផ្សេងហ្នឹងបីដែរណាញោមណាតែនឹងមិនមែនកម្ពីដេកាព្រះទេអាត្មានឹកឃើញខ្លួនឯងទេតែឥឡូវកុំអោយណាខកពេលវេលាយូរឥឡូវពុះលោកអាចារ្យក៏មកពីនឹងប្រសង់ក៏ធ្លាប់អាស្រ័យតំណតំណងជាមួយលោកអាចារ្យហ្នឹងក្រែងដឹងកន្លែងហ្នឹងកន្លែងអត្ថាធិប្បាយបកស្រាយពួក6កូនហ្នឹងហ៎ ដែលលោកអាចារ្យខំដោតក្រងវិចខ្ចប់ពីអង្គរបានមកលើលោកប្អូន ជួយអธิบายកន្លែងនឹងទៀតព្រោះស្ដាប់មិញលោកអាចារ្យគាត់ឃើញកណាគាត់ slash សិនណែគាត់ slash ឥឡូវហ្នឹងចង់ឲ្យលោកប្អូនបញ្ជាក់វិញកៃលោគេស្ដាប់ឮជាងព្រោះមិញហ្នឹងគឺលោកអាចារ្យគាត់និយាយតែគាត់មានញោមខ្លះបានស្ដាប់ទេណាកូនព្រះហ្នឹងតើកូនដូចម្ដេច កូនព្រះហ្នឹងហើយកូនព្រំហ្នឹងកូនព្រំយ៉ាងដូចម្ដេចហើយកូនព្រួយហ្នឹងយ៉ាងម៉េចកូនព្រួយហ្នឹងណាហើយកូនព្រៀបហ្នឹងកូនយ៉ាងម៉េចហើយដល់ពេលកូនព្រាយហ្នឹងកូនព្រាយហ្នឹងកាត់ចាត់ចូលយ៉ាងម៉េចដែរកូនព្រាយហ្នឹងយ៉ាងម៉េចណាហើយមួយទៀតកូនប្រែតមួយទៀតនេះណា6កូនហ្នឹងសូមលោកប្អូនជួយអธิบายណាល្មមនឹងស្ដាប់បានកណា ហើយខ្ញុំកណាមិនបាច់សូវទេសអីប្រហែលក៏បានដែរ ព្រោះឯនៅទឹកដីហ្នឹងហើយណោះហ្នឹងហើយប្រគេនលោកប្អូនជួយបកស្រាយ6កូនហ្នឹងកណាសម្រាប់ធានានិមន្តបាទថេរៈបងសួរសួរសួរចំអ្នកអត់មានកូនអត់ដឹងញោមសួរសួរចំអ្នកអត់មានកូនហ្នឹងហើយស្ដាប់ហ្នឹងស្ដាប់បានតែមួយទៀតចាំតែមួយញ៉ាំចាំកូនព្រះហ្នឹង តោញោមអាចារ្យទេព្រោះយ៉ាងហ្នឹងឆ្លើយដាក់គាត់ញោមអាចារ្យនៅហ្នឹងស្រាប់កូនព្រះហ្នឹងដូចឥឡូវហ្នឹងហើយកូន5ទៀតហ្នឹងតន់ហេស្ដាប់បានទាំងអស់មិញហ្នឹងនៅឯណាណៃសោះបាននៅមួយចាំទាំងអស់ហេអូខេយ៉ាងខ្ញុំណាចង់ស្ដាប់វិញណាចាំបានតែមួយមិញញោមចាប្រាប់បានតែមួយឆ្លេះសិនអាឆ្លេះហ្នឹងឥឡូវ ប៉ុន្តែមហាធិរៈបងជួយប្រាបមកវិញមកគាត់បាន5ទៀតនេះចាំច្រើនបែបធ្លាប់មានកូនតាមើលអញ្ចឹងពោះចៅតកាមានកូនយល់តែមិនមានកូនបកើតទេកូនសិស្សអញ្ចឹងអាត្មាចង់ស្ដាប់ពីមហាធិរៈបងវិញបានតែមួយកូនកូនព្រះដូចឥឡូវហ្នឹងញោមចាស់ហើយអញ្ចឹងហើយបើថាកូនបុតទាំង3ហ្នឹងគឺព្រះអង្គលើកយកសិល5មកជាអះអាងណាអាហ្នឹងជាអនុ អាតែអនុអវៈហ្នឹងហើយតែបើកូន6ហ្នឹងអាត្មាស្ដាប់បានតែមួយអញ្ចឹងបានតែមួយឯញោមតែកូនព្រះគឺកូនធ្វើបុណ្យឲ្យម៉ែអូឥឡូវហ្នឹងញ៉ាកូនប្រែតកូនព្រួយកូនព្រៀបកូនព្រាយកូនស្អីទៀតហ្នឹងមិនហ្នឹងគល់ទៅវិញចុះព្រោះកូនច្រើនពេកខ្ជិលយកហើយអត់ចេះឆ្លើយអូឆ្លើយនេះឆ្លើយតែរួចខ្លួនមែនទេញោម ថ្មាស្មានចេះកិច្ចកុកតែអាត្មាទេឥឡូវលោកម្ចាស់ប្អូនចេះកិច្ចកុកដែរកណាក្រំថា យើងស្ដាប់ពីលោកអាចារ្យមកហើយនឹងខ្លាចផ្លិចខំនីមនីនឹងកត់ទុកឲ្យហើយឥឡូវនឹងលោកប្អូនអត់អត្ថាធិប្បាយក៏អត់ទៅចោះចាំកណាប្រកេនក៏ដូចជា រៀបរាប់ត្រួសត្រាសដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទនឹងបានស្ដាប់ព្រោះលោកប្អូនបានលើកឡើងអំពីធម៌អាជ្រាវជ្រៅជាប់តាក់ទងទៅនឹងការដឹងគុណត្រូវធ្វើតបញ៉ាំងឪពុកម្ដាយនឹងឲ្យមានសទ្ធាមានសិលមានចាកៈសតបញ្ញាអីហ្នឹងគឺជាការជួយលោកពុកអ្នកម្ដាយនឹងឲ្យរួចនៅទុកទោសឬក៏អាចពោលបានថាជាការតប ស្នងសងគុណរបស់លោកហ្នឹងគឺលោកប្អូនបានអធិប្បាយច្រើនហើយតែជាប់ជាប់តាក់ទងទៅនឹង ភាសិតខាងដើមដែលលោកអាចារ្យបានលើកឡើងហ្នឹងជាប្រធានបទដែលធ្វើឲ្យអាត្មាហ្នឹងចង់លើកឡើងនឹងកូនទាំង6កូនហ្នឹងហើយក៏នៅក្នុងនោះកូនដែលល្អហ្នឹងមានតែ3ទេណាមានកូនព្រះកូនព្រំកូនព្រួយកូនព្រាយកូនព្រៀបនិងកូនប្រែត ហ្នឹងកូនព្រះហ្នឹងគឺយើងអាចបោកចូលមកអតិចិត្តបុត្រណាគាត់នឹងបុត្រដែលល្អបុត្រដែលប្រសើរបុត្រដែលគង់ពោះជួយជ្រោងម៉ែជួយជ្រោងឪព្រះ គឺជាអ្នកជ្រោមស្រោចស្រង់សัตว์លោកនឹងព្រះណាតួនាទីរបស់ព្រះណាញោមណានឹង45ព្រះវសារបស់ព្រះសម្មាសម្ពុទ្ធគឺជ្រោមសัตว์លោកឲ្យរំដោះចាកនៅទុក្ខ ឆ្លងនៅវត្តដាក់សង្សារណាឬក៏សង្សារវត្តនេះសំបីតែពុទ្ធមេត្តាពុទ្ធបិតាភរិយាបុត្រព្រមទាំងសត្វលោកទាំងអស់ដែលមានអបនិស័យព្រះអង្គបាន ជ្រងនៅសត្វលោកទាំងអស់នោះ រួមទាំងមេត្តាបិតានឹងផងដែរនឹងឲ្យឈ្មោះថាអតិចិត្តបុត្រគឺបុត្រឯណា ដែលបានជ្រងម៉ែជ្រងឪនឹង ជ្រូងម៉ែជ្រូងឪដូចជា កូន ចៅ ប្រុសស្រីរបស់លោកឧបាសកសួននីឧបាសិកាជឹមសូអញ្ចឹងជ្រូងម៉ែជ្រូងឪទោះជាមិនបាននៅជាប់លាប់តែប្រាក់ខែឬក៏លុយកាក់ដែលមានលទ្ធភាពអាចឧបត្ថម្ភលោកឪពុកលោកម្ដាយឲ្យទៅរក្សាសិលនិងមានសម្លៀកបំពាក់ល្អមានតេយ្យវត្ថុប្រើប្រាស់ព្រមទាំងមានតេយ្យវត្ថុដើម្បីចំណាយក្នុងការធ្វើបុណ្យធ្វើទានជ្រោងឲ្យលោក មានឱកាសធ្វើសេចក្តីល្អអាចរាប់បានថាជាអតិចិត្តបុត្រណាញោមណានៅក្នុងសេចក្តីនេះក្តោបថាជាកូនព្រះហើយដល់កូនព្រំណាកូនព្រំហ្នឹងញាតញោមព្រំមានធម៌ប្រមាណឲ្យឈ្មោះថាព្រំញោមព្រំគឺមានធម៌4ប្រការមេត្តាព្រមវិហិរធម៌ករុណាព្រមវិហិរធម៌មុទិតាព្រមវិហិរធម៌និងឧបេខាព្រមវិហិរធម៌ ហ្នឹងហើយកូនណាដែលមានធម៌4យ៉ាងនេះឲ្យឈ្មោះថាកូនព្រំកូនណាដែលមានការរាប់អានស្និទ្ធស្នាលជាមួយឪពុកម្ដាយកូនណាដែលចេះអាណិតម៉ែអាណិតឪកូនណាដែលតែងតែទូទុនមករកម៉ែមករកឪដល់ខែមន់សន្នដូវនឹងទូទុនមកអញ្ចឹងសម្បីតែភ្លៀងប៉ុណ្ណឹងហើយនៅតែជំនះនៅតែទូទុនមកធ្វើបន់ជូនលោកឪពុកលោកម្ដាយបានឆ្នាំទំមិញគិតនោះគិតផ្ទុះកូវីដផ្ទុះផឹងហើយនៅ កូនចិត្តក្តោបយកអាកាសធ្វើប៉ុននឹងបានហ្នឹងទូទុនរម៉ែរឪមែនទេញោមអមុតិតា ម្ដាយឪពុកក្មេកក៏ស្រឡាញ់ម្ដាយឪពុកបកើតក៏ស្រឡាញ់គឺថាស្មើល្អណាស់ស្រឡាញ់ស្មើឪពុកស្មើម្ដាយនឹងកូនព្រំនឹងគឺកូនណាដែលមានជំរោគដល់ប្រសើរឲ្យឪពុកឲ្យម្ដាយនឹងអាស្រ័យរស់ជាមួយ នឹងកូននឹងបានឲ្យឈ្មោះថាកូនព្រំតួយកបានបានអត់ហ៎ញោមណោះ អធិប្បាយប៉ុណ្ណឹងទៅអត់កូនមួយទៀតកូនព្រៀបកូនមួយទៀតគឺកូនព្រៀបហ្នឹងអត់ប្រកែទេញោមកូនព្រួយហ៎អូយកកូនព្រួយមុនក៏បានដែរអញ្ចឹងកូនព្រួយហ្នឹងនឹងមិនដឹងលោកអាចារ្យគាត់អធិប្បាយថាមិនថាមិនទេ តែថាកូនព្រួយហ្នឹងគឺកូនណាចេះបារម្ភម៉ែបារម្ភឪព្រួយពីម៉ែព្រួយពីឪមែនទេញោមមិនលឺសូមម៉ែក្អកឪក្អក អឺទៀតហើយម៉ែអើយឈឺទៀតហើយម៉ែអើយមិនអញ្ចឹងទេអូម៉ែក្អកឲ្យម៉ែឪនៅនឹងអត់ទេមិនមិនហៅពេទ្យទៅម៉ែអស់ប្រមាណអស់ម៉ែកុំគិតណាឲ្យតែម៉ែឯងសុខភាពល្អឪឯងសុខភាពល្អចាំមើលខ្ញុំតាក់ទងទៅរកប្អូនទៅរកបងទៅរកកូនកូនតេតេទៀតកូនទាំងអស់សិតតែចិត្តដូចគ្នាអូព្រួយបារម្ភពីម៉ែព្រួយបារម្ភពីឪខ្លាចគាត់ទុកខ្លាចគាត់លំបាកខ្លាចគាត់ក្រខ្លាចគាត់ខ្វះខាត អាហ្នឹងកូនព្រួយពីម៉ែព្រួយពីឪណោះញោមណោះត្រូវហ៎អស់ក៏ត្រូវទៅទៀតលោកអាចារ្យថាត្រូវអោមួយទៀតហ្នឹងគឺកូនកូនព្រៀបយកព្រៀបមុនហ៎អូយកព្រាយមុនណាអូកូនព្រាយមុនលោកអាចារ្យក៏ចង់បានព្រាយមុនណោះអញ្ចឹងកូនព្រាយគឺកូនខ្មោចព្រាយបីសាច់ដែលតាមតលងម៉ែតែតាមតលងឪ ឲ្យម៉ែឪខ្លាចឲ្យម៉ែឪភ័យឲ្យម៉ែឪបារម្ភតែកូនណាកូនព្រាយហ្នឹងគឺលោកម៉ែលោកឪមកកើតមកគឺនាំចិត្តនាំខ្មោចបិសាចមកជាមួយហ្មងតែកូនហ្នឹងវាល្អប៉ុណ្ណេះដែរនាំម៉ែនាំឪឲ្យអាសាស្គាល់ប៉ុស្តិ៍បលីណាណាញោមស្គាល់ឃុំស្គាល់ភូមិស្គាល់កន្លែងប្តឹងផ្ដាល់កន្លែងអ្នកមុខអ្នកការខាងដោះស្រាយបណ្ដៃប្រព័ន្ធច្បាប់អីហ្នឹងអានោះបកែហ្នឹងកូនព្រាយគឺកូនណាដែលនាំភ័យនាំ ទុកនាំលំបាកឲ្យម៉ែឲ្យអូនកូនព្រាយនឹងត្រួសត្រាសប៉ុណ្ណឹងណាញោមអត់ប្រកែដោយលោកអាចារ្យទេហ្នឹងចាបាទហើយមួយទៀតគឺកូនព្រៀបណាញោមណាកូនព្រៀបគឺកូនណាមិនចេះកូនព្រៀបហ្នឹងគឺកូនណាប្រកែខាងត្អូនធ្ងោដោយព្រៀបយ៉ាងញោមស្គាល់សត្វព្រៀបឯណោះហ្នឹងហើយគ្រូក្រគ្រូក្រវាធ្ងោហឺហឺហឺហឺហឺនៅលើតបលវិហារហ្នឹង ហើយអាត្មាមិនមែនព្រៀបទេណាអាត្មាមនុស្សណាមិនមែនព្រៀបទេហើយកូនព្រៀបនឹងសំដៅទៅលើកូនណាប៉កែខាងធ្ងោគេថាព្រៀបណាធ្ងោព្រៀបនឹងធាត់ណាយមណាហ្នឹងហើយកូនខ្លះឃើញម៉ែឃើញឪនឹងត្អូយតែពីអត់ធ្ងោតែពីអត់បាច់ម៉ែឪណាទៅរកទេ ជួនកាលម៉ែហើយឪនឹកចៅចង់ទៅលេងចៅនឹកកូនចង់ទៅលេងកូន នឹងឯចេះអាសាអើតឈោកធម្មតាចិត្តលោកឪពុកចិត្តលោក ម្ដាយតែងតែព្រួយបារម្ភតែងតែនឹកកូនចង់ទៅលេងណាហើយកូនគាត់បំបាច់ឃើញមុខម៉ែឃើញមុខឪនឹងទៅដល់ម៉ែអើយសពថ្ងៃនេះររដែរនឹងណាតែនៅស៊ីមិនគ្រប់ម៉ែអើយស៊ីមិនគ្រប់ទេដូចម៉ែឪទៅសុំអញ្ចឹងណាញោមអញ្ចឹងណាប្តីគ្រូខំគាត់ខំខំពេកហើយ ម៉ែបើចង់ពឹងពាក់ពឹងពរអីចាំមើលពេលក្រោយទៅម៉ែមិនតាន់ថាអើមិនតាន់ថាផងនោះត្អូនបាត់ហ្នឹងហើយអញ្ចឹងកូនណាគិតតែប្អូនត្អូនតែពីអត់នឹងហៅកូនព្រៀបត្អូនតែជាមួយម៉ែត្អូនតែជាមួយឪតែអាលិចអាកាត់អាជើងត្បូងមិត្តភ័ក្ដិវាវាយដល់មន់នោះបើហ៊ានស្រាឲ្យជឿស្រាគេផឹកទៅនោះណាញោមណានិយាយឲ្យវាឆ្ងាញ់អញ្ចឹងទៅណា ហ្នឹងហើយបើថាជាមួយម៉ែជាមួយឪនោះនិយាយពីថាត្អូញអត់នោះអត់តែបើថាស៊ីចុកបុកតាពីវិញអស់ប្រមាណក៏អស់ទៅអត់គិតទេហ្នឹងអញ្ចឹងណាអឺអាហ្នឹងកូនកូនព្រៀបហ្នឹងគឺសំដៅទៅលើកូនណាប៉កែខាងត្អូញទៅវាត្អូញអត់ឃើញតែពីបានពីម៉ែពីឪបាន តែ ដល់ទៅអាជួយឧបត្ថម្ភម៉ែមិនសូវមានទេ ព្រោះវាក្របាត់ឲ្យម៉ែឪណាទៅហ៊ានគាត់ទៅលឺកូនត្អូនឬកូនតពូលថាអត់ហ្នឹងគាត់លែងចង់បាត់ហើយណោះនឹងអាណិតកូននឹងហ្នឹងសរុបខ្លីប៉ុណ្ណឹងហើយកូនមួយទៀតកូនប្រែតណូកូនប្រែតញោមកូនចុងក្រោយកូនប្រែតកូនប្រែតហ្នឹងគឺមានដៃជើងអវយវៈក្បាលតួខ្លួនជាមនុស្សជាកូន ពេញលេញដូចកូនគេកូនឯងចឹង តែសន្តានចិត្តដូចប្រែតចឹងណាញោមហ្នឹងហើយចិត្តពោពេញទៅដោយចំណង់ស្រេកឃ្លានតណ្ហាលោភៈប្រាថ្នាតែពីម៉ែតែពីឪចង់បានតែពីម៉ែតែពីឪបើចិញ្ចក់ញើសឈាមពីម៉ែពីឪហ្នឹងហើយចែកប្រមាណក៏មិនគ្រប់ឲ្យប្រមាណក៏មិនគ្រប់ហើយចេះតែចង់បានចង់បានពីម៉ែពីឪនោះហ្នឹងហើយ រឿងឧបធម្មសូវមានតែបើចង់បានពីម៉ែពីឪហ្នឹងគឺថាបឺតជជក់ញើសឈាមម៉ែតតអស់លីងទៅទៀតណាហ្នឹងហើយអាហ្នឹងកូនប្រែតហ្នឹង គឺកូនឯណា ចង់បាន តែពីម៉ែចង់បានតែពីឪម៉ែអើយខ្ចី5ហ៊ុនសិនមកខ្ចីមជីសិនមកចាំមើលខែក្រោយដោះស្រាយចេញអីអត់ទៅដោះស្រាយអីទេញោមតែហ៊ានទៅទាហ្នឹង អត់ទេម៉ែអើយអត់ទេឪអើយដោះស្រាយមិនតាន់ចុះម៉ែឯងបខំម៉ែឪឯងបខំម៉ែធ្វើដូចអ្នកដតីកូនឯងសោះហ្នឹងណែអាគេថាកូនឯងសោះហ្នឹងម៉ែនោះអើមែនវៃនិយាយទៅខ្មាស់ញៀតបើគេថាបើគេថាម៉ែហ្នឹងចង់បានពីម៉ែពីឪហ្នឹងហើយប៉ណ្ណឹងប៉ណ្ណឹងទាដែរប៉ណ្ណឹងប៉ណ្ណឹងទាដែរសាក់តាវាវិញមើលម៉ែចោះមិនទៅថ្ងៃមុនខ្ចីលុយខ្ញុំ 10ម៉ឺនហ្នឹងខ្ញុំត្រូវការណាអត់ទឹកដោះគោកូន10ម៉ឺនវាមកទាបានដល់ពេលម៉ែវិញអស់មាសមួយជីកូនខ្លួនឯងសោះទានោះទា មើលតែកូនហ្នឹងអត់មានចិត្តមើលតែកូនហ្នឹងឯងអត់អត់ដឹង ដឹងតែខុសវាមិនតាន់មានម៉ែអើយអើវាមិនតាន់មានអឺចេះថាទៅដឹងត្រូវខុសហ្នឹងហ៎ ប្រភេទកូនប្រែតហ្នឹងវាអត់ដឹងខ្យល់អីទេញោមអើយនឹងគ្មានដឹងអីទេព្រោះចិត្តសន្តានវាដូចសត្វប្រែតអញ្ចឹងយល់ញោមពុទ្ធបរិស័ទនឹងកូនប្រភេទអស់ទាំងនឹងម៉ែឪណាដែលបានប្រភេទកូនព្រាយណាម៉ែឪណាដែលបានប្រភេទកូនព្រាយនាំគ្រោះនាំភ័យម៉ែឪណាដែលបានកូនណាដែលមានកូនព្រៀប ហ្នឹងហើយចាំតែជួយវាទៅអើកូនណាដែលឪពុកម្ដាយណាដែលបានកូនប្រែតនឹងក៏ញាតញោមពុតបរិស័ទឲ្យប្រមាណក៏អត់គ្រប់ដែរញោមហ្នឹងហើយអស់ដីអស់ស្រែអស់ប្លង់ផ្ទះអស់ទាំងគោមាសប្រាក់កែវកងប្រមាណក៏ឲ្យមិនគ្រប់ដែរនឹងកូននាំទុកនាំលំបាកនាំគ្រោះនាំភ័យដល់ឪពុកដល់ម្ដាយតែកូន3កូនព្រះកូនព្រំនិងកូនព្រួយ នឹងបង្កើតឲ្យបានកូនប្រភេទហ្នឹងណាញោមណាហ្នឹងហើយកូនព្រះកូនព្រំនិងកូនព្រួយកូនទាំង3ហ្នឹងគឺញាតិញោមពុទ្ធបរិស័ទណា ដែលបានហើយសំណាង គ្រប់គ្រប់គ្នាតែហឹកុំសង្ឃឹមឲ្យសោះបើមិននៅជាមួយម៉ែនៅជាមួយឪហ្នឹងហើយធ្វើតែបាបម៉ែធ្វើតែបាបឪកើតជាតិណាណាកុំសង្ឃឹមបានជួបប្រភេទកូនល្អល្អអញ្ចឹងណាញោមណាម៉ែឪដែលកូន មិនស្ដាប់បង្គាប់និយាយទៅកាន់គេគេមិនស្ដាប់ម៉ែឪខ្លះបង្កើតគេមកហើយគេអត់ដឹងគុណមកតែពីឯងពីមុនមិនចេះដឹងគុណម៉ែមិនដឹងគុណឪដែរបានផលតបស្នងមកវិញគឺអញ្ចឹងដែរណាញោមណាដោយលោកប្អូនម្ចាស់បានអธิบายមកអញ្ចឹងសកទេវរាជបានថ្វាយបង្គំណានៅទិសខាងក្រោមឬក៏មកឋានមនុស្សនេះថ្វាយបង្គំណា បាតល័យបុតអញ្ចឹងហ៎មេតល័យបុតមេតល័យបុតឆ្ងល់អូមិនបានសកទេវរាជមហាបពិតនឹងឯងថ្វាយអង្គមយ៉ាងដូច្នោះណាយើងថ្វាយអង្គមដណាដណាដែលបានគោរពមេត្តាបិតាចិញ្ចឹមបុតភរិយាស្វាមីបុតប្រកបដោយធម៌មានសិលនេះសំគួរដល់យើងជាសកទេវរាជនេះថ្វាយបង្គំ ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដែរបុគ្គលណាដែលបានចិញ្ចឹមបំរើមេត្តានិងបិតាប្រកបដោយធម៌បុគ្គលនោះឯងឈ្មោះថាកំពុងតែសាងផ្លូវសាងចណ្ដើរឡើងទៅកាន់ទេវស្ថានពូលគឺឋានសួគ៌តេហេ អត្តណោមេតាបេតុណាំងណបមជ្ជិតពាំង ហេតុដូច្នោះហើយកូនចៅប្រុសស្រីទាំងអស់មិនគួរប្រមាថមាក់ងាយមេត្តាបិតាទេគប្បីគោរពកោតក្រែងស្ញប់ស្ញៃលោកទាំងយប់ទាំងថ្ងៃណាញោមណាណែធ្វើបន់តន់ខែភ្លឺកំចាំគាត់ឈឺលុះមរណាទើបនាំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ពេលស្លាប់ហើយ បាននាំគ្នារើសឆ្អឹងយកទៅដាក់វត្តឲ្យគាត់ស្ដាប់ធម៌តាមានន័យអី បើយើងមិនដែលគិតខ្វល់ខ្វាយពីម៉ែពីឪមិនដែលគិតព្រួយបារម្ភមិនដែលទំនប់ម្រងមិនដែលមើលថែឧបត្ថម្ភគាត់ផងណែដល់ទៅពេលខ្លួនឯងមកកើតជាតិជាមនុស្សមានកូនប្រុសមានកូនស្រី តែបានកូនប្រភេទសត្វតកូន ព្រាយសត្វតកូនខ្មោចសត្វតកូនព្រៀបសត្វតកូនប្រែតអញ្ចឹងសំមុខហើយអូរើសមិនបានកូនប្រហែលកូនញុំ ញោមនីញោមសយនេះទេណែកូនញោមនីញោមសយមិនដែលខ្វល់ផងពីមុនទិញកូរ៉ូឡាមួយឲ្យឪគេជិះលេងបុកដើម7មួយឪហើយមើលបុកដើម7ហើយអត់ជួសជុលឲ្យទេទិញម៉ូតូថ្មីឲ្យមួយណាញោមតែបើកូនប្រភេទកូន ប្រែតកូនព្រាយកូន ប្រៀបនេះវាធ្ងោធ្ងោធ្ងោធ្ងោទេក៏ប៉ុន្តែនិយាយពីខ្សែកវាពាក់ចង់បាក់កកណាញោមណាធ្ងោធ្ងោធ្ងោតែបើថាចូលសថាងស៊ីឆ្ងាញ់ដេកស្រួលធ្ងោធ្ងោធ្ងោទេក៏ប៉ុន្តែនិយាយពីឡានវាជិះណា អត់ក្រោបអ្នកណាចាញ់អ្នកណា ទេជាមួយ មិត្តភ័ក្ដិប្រអួតសតា ភ្នែក3ទូរស័ព្ទណាញោមណា គាត់ណាស្បែកជើងពាក់ជន់ដីសោះអញអានេះមួយសម្រាប់សិតតែ50រៀល50រៀលនិយាយឲ្យញែកអូញែកប្រអួត គេនោះណាញោមហើយចោះដល់ពេលម៉ែឪដែលតើអើដល់ទេអូម៉ែខ្ញុំសុខសบายឪខ្ញុំសុខសบายអើសុខសบายទៅនិយាយពីអាវឡើងកញ្ចាស់និយាយពីសរងប៉ះហើយសត្វតផ្កាសម្ពុតខ្មៅសោះសត្វផ្កាសត្វធ្នេសត្វតប៉ះហើយនិយាយពីស្បែកជើងម្ខាងគូម្ខាងកបីខ្សែដាច់ចង ស្បង់លោកឲ្យពាក់នោះញោមអើយអឺញោមនឹងលោកសុតរ៉េតទេតែអញ្ចឹងទេគ្មានចេះធរណាផ្អែមឡែមគ្មានចេះធរណាហ្នឹងហើយទូទូនអីទេធម្មជាតិតែប៉ុណ្ណឹងទេហ្នឹងហើយអញ្ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទតាតាម៉ាក់ម៉ាក់ហ្នឹងកើតជាតិណាណាបានសកសិតតកូន អាក្រក់ដេរថៃអញ្ចឹងណាញោមណាតែបើចង់បានកូនល្អបុត្រល្អយើងជាអ្នកដឹងគុណតបស្នងបំរើមេត្តាបិតានឹងកោះរំលើងនៅគុណរបស់លោកកតវេទីតបលោកនឹងម៉ែឪនៅលើផ្ទះកូនរវាសសន្សំបនជូនមហូបចំណីកប់ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុនអ្នកបានបនជាប្រកាសសម្ពុតអាវស្លៀកពាក់ បើប្រឡាក់បោកហាលបត់ប្រព្រឹត្តល្អមកចត់នេះជីវ័តកូនប្រុសស្រីអនុមោទនីនឹងប៉ុណ្ណឹងចោះណាមិនបាច់សាក់សួរអីគ្នាតទៅទៀតទេហ្នឹងហើយព្រោះយើងបានធေါ်លោកអាចារ្យយកមកទេសទេលោកអាចារ្យអើយអាត្មាសុំខ្ចីធေါ်ហ្នឹងយកទៅប្រើសិនហ្នឹងណា កណាគាត់ទេអត់កណាជើងខ្លួនឯងទេបាទស្អាប់អង្គមិនវិធីអឺចឹងហ៎មើលទៅកណាជើងកັບស្ាយចឹងដែរបាទចឹងຕົកចឹងឯងទេសាធុនឹងអាចឹងយកមកចែកគ្នាចេះណោហ្នឹងហើយបានប៉ុនណាហើយមើលទៅដូចជាជាងសំដៃដូចជាចឹងដែរបងណាវាត្រឹមចឹងណាបាទសាធុហ្នឹងហើយចឹងអរគុណណាញោមណាដែលបានឲ្យវិធានប័ត្រមកអាត្មា ហើយការបកស្រាយនឹងវាមិនពេញអង្គមិនពេញទី ឬក៏ខ្លែមនៅពាក្យខ្លែមនៅសម្ដីអត្ថន័យខ្លឹមសារនឹងខ្វះពាក្យខ្វះចុងឬក៏ខ្វះលបាស់ភ្លាំងផ្លត់ប្រសិជ្ជៈនៅផ្ចេញជាអ្នកស្រៈបល័យសេចក្តីអត្ថាធិប្បាយស្រែនៅពាក្យណាពុំសំរុំក៏សូមខាត់បីពេទុកដល់អង្គខ្ញុំបកណែខ្មាភិបទាំងពីរព្រះអង្គដែលជា ធម្មកថាសម្ដែងពធទេសនានៃវេលាគ្រាឱកាសនេះ និងមុនបញ្ចប់សូមប្រម៉ែប្រមុំបុណ្យកុសលណាដែលកើតអំពីធម្មទានមិសទានរបស់លោកម្ចាស់លោកម្ចាស់ដើមបុណ្យមួយលើកូនប្រុសស្រីនិងលោកតាលោកយាយបំពេញក្នុងថ្ងៃនេះណាសូមសូមលើកប្រម៉ែប្រមុំនៅបុណ្យនេះទើបកុសលជូនចំពោះញាតិរបស់អ្នកដើមបុណ្យណាក្រែងជាកាត់ផ្លត់កតិទៅកើតក្នុងទីណាពុំសំរុំនោះសម្បុណ្យកុសលជួយជ្រុំជ្រែងលោកឲ្យបានកើតក្នុងទីដ៏ពងពោះនិងសូមប្រគេនបុណ្យចំពោះកណាគុណចាស់គ្រប់ព្រះអង្គនិង ជូនបនដល់លោកយាយលោកតា ជាពិសេសលោកអាចារ្យចិត្តបដីសូមឲ្យបានសម្បត្តិបញ្ញា សម្បត្តិតិដ្ឋិរួចចាក់ទុកគ្រប់ព្រះអង្គនិងរួចចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាសន្មត់បញ្ចប់ប៉ុនេះឯងអេវ៉ាំងក្នុងបានវាក្រូនឹង